លោកឧត្តមស្ដីតូឈឿនប៊ុនឆនត្រូវបានតែងតាំងជាប្រធានសមាគមអតីតយុទ្ធជនខេត្តព្រៃវែង។ សាលា Grand View ជឿជាក់លើទេពកោសល្យបុត្រធីតារបស់អស់លោកអ្នកនៅព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2023នេះនាយឧត្តមសេនីយ៍កតេសង្ឃហបណ្ឌិតគុណគីមទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ប្រធានគណៈកម្មការសមាគម អតីតយុទ្ធជន កម្ពុជាខេត្តព្រៃវែងគួរបញ្ជាក់ថាលោកឧត្តមសេនីយ៍តូឈឿនប៊ុនឆនស្នងការនៃស្នងការដ្ឋាននគរ បាលខេត្តព្រៃវែងត្រូវបានថ្នាក់ដឹកនាំផ្ដល់សេចក្តីជឿទុកចិត្តតែងតាំងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី1ខែមេសាឆ្នាំ2023នេះក្នុងឱកាសនោះនាយឧត្តមសេនីយ៍កតិសង្ឃបណ្ឌិតគុនគីមក៏បានពំនាំពាក្យរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផ្ដាំសួរសុខទុក្ខសមាជិកសមាជិកាដែលជាអតីតយុទ្ធជនក្នុងខេត្តព្រៃវែងផងដែរដោយសម្ដេចមិនដ តែភ្លេចឬបោះបង់ពួកគាត់ឡើយជាមួយគ្នានេះនាយឧត្តមសេនីយ៍គុនគីមក៏បានផ្ដាំផ្ញើដល់ប្រធានកិត្តិយសនិងប្រធានគណៈកម្មការសមាគមអតិតយុទ្ធជនឃុំស្រុកឲ្យចេះបន្ទន់អេរយាបតដើម្បីបំរើដោយសេចក្តីស្មោះអស់ពីដួងចិត្តជូន សមាជិកសមាជិកាសមាគមដោយមិនត្រូវមានចរិតឆ្មាំងឆ្មៃនិងមិនត្រូវរើអើងពួកគាត់ឡើយនាឱកាសនោះលោកឧត្តមសេនីយ៍តូឈឿនប៊ុនឆនបានធ្វើការបដិញ្ញាចិត្តប្រកប បដោយស្មារតីទទួលខុសត្រូវខ្ពស់ចំពោះទូនាទីរបស់ខ្លួនដោយនឹងខិតខំបម្រើគ្រប់សកម្មភាពជូនដល់អតីតយុទ្ធជននិងធ្វើ ជាសេនាធិការជូនសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ពង្រឹងរចនាសម្ព័ន្ធចាប់ពីថ្នាក់ខេត្តដល់ថ្នាក់ស្រុកនិង ជាពិសេសដល់ថ្នាក់សាខាឃុំសង្កាត់ជា អ្នករស់នៅ ជាប់ផ្ទាល់ជាមួយបងប្អូនអតីតយុទ្ធជនគ្រប់ គ្រប់គ្រងក្តាប់ឲ្យបានរាល់សកម្មភាពទាំងឡាយណាដែលអតីតយុទ្ធជនដើរផ្ទុយពីគោលការណ៍ដឹកនាំរបស់រាជរដ្ឋាភិបាលនិងគោរពគោលនយោបាយដឹកនាំរបស់សមាគមអតីតយុទ្ធជនកម្ពុជាខិតខំគៀកោសប្បុរសជនដើម្បីជួយឧបត្ថម្ភគាំទ្របរិច្ចាគថវិកានិងសម្ភារៈជួយដល់គ្រួសារអតីតយុទ្ធជនជួបការលំបាកសហការការងារក្នុងជួរថ្នាក់ដឹកនាំរបស់សមាគមឲ្យបានល្អឲ្យមានតម្លាភាពឲ្យមាន